ចានអញ្ចឹងគ្រាន់តែចានប៉ុណ្ណឹងក៏ធ្វើឲ្យបាយដែរម៉ាក់ខ្ញុំសុំតោះយើងថាឯងមានមុំនងធ្វើឲ្យយើងខឹងច្រើនជាងម៉ែណាត់ម៉ាក់ខ្ញុំឈឺម៉ាក់ខ្វែងឈួតនេះឯងខឹងដែលយើងប្រើឯងឲ្យរៀបចានប៉ុណ្ណឹងមែនទេមិនចេះឯងបោកចានឈឺយើងអញ្ចឹងនេះនេះខ្វែងបំផ្លាញខ្ញុំមិនមានចេតនាទេម៉ាក់ខ្ញុំសុំតោះណាម៉ាក់ខ្វែងឈួតបានយើងបំរើឯង បានដៃអ្ហ៎បានថ្ងៃហ្នឹងនាងនឹងបដៅឯងឲ្យរៀងចាំម្ដងកុំឲ្យឯងនេះធ្វើខ្លួនមិនស្ដាប់បង្គាប់ចឹងទៀតម៉ាក់ទៅជាមួយយើងអត់ទេម៉ាក់ឆាប់ទៅយកខោជើងវិញឯងតែវិញយកមកពាក់ភ្លាមកុំឲ្យប៉ាឯងឃើញស្ដាំណែសោះប្រយ័ត្នយើងវាយងាប់លឺអីចាម៉ាក់ អូនណានេះកូនអត់តន់គេងទេកូនអត់តន់គេងទេអូននេះឲ្យកាត់អីបានជាទឹកមុខមិនស្រស់បោះអញ្ចឹងគឺគឺមកពីកូនបងហ្នឹងគេចាប់ដើមធ្វើខ្លួនមិនល្អឯងថ្ងៃមិញមិនចង់ធ្វើបាបប្អូនខ្ញុំគ្រាន់តែបដៅណែនាំតិចតួចគេក៏ស្រែកដាក់ខ្ញុំខ្ញុំទ្រាំមិនបានក៏វាយ ដើម្បីកុំឲ្យក្មេងកាន់តែខូចខ្ញុំសុំទោសបងផងណាមិនអីទេណាអូនមិនចាំបាច់សុំទោសទេ គឺអូនធ្វើត្រូវហើយតែហេតុជាកូននេះនេះចំណាយប្អូននេះអូនគាត់អត់ព្រាមបដៅណែនាំគ្នាឲ្យធន់ធ្ងរទេបងគិតថាអូននេះចង់ឲ្យកូនល្អច្រើនជាងអញ្ចឹងចាប់ពីពេលនេះទៅបងកុំកាន់ជើងកូនអីណាព្រោះអូនចង់ឲ្យកូននេះខ្លាចជាគ្មានអ្នកស្ដាប់អង្គមអឺវ៉ាធ្វើឲ្យធ្វើចោះ ឲ្យតកូនស្រាប់មកគាត់ណាភាពយន្តជីវិតរឿងកូនចង់